មនុស្សចំណិតរបស់លោកខឹមវាសនាចំនួន6នាក់បាន សារភាពកំហុសរឿងគៀកោពលរដ្ឋទៅ ប្រមូលដុំនៅចំការរបស់លោកខឹមវាសនាមនុស្សចំនួន6នាក់បានចេញមុខសារភាពថា ពួកគេពិតជាបានធ្វើចលនាគៀកោមនុស្សទៅប្រមូលផ្ដុំគ្នានៅ ដីចំការស្ថិតនៅក្នុងភូមិថ្នល់ជុលឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប។ ដោយខុសច្បាប់ពិតមែននេះបើយោងតាមលិខិតកិច្ចសន្យាចុះនៅថ្ងៃទី31ខែសីហាឆ្នាំ2022ជនទាំង6នាក់នោះ បានសន្យារំសាយការជួបជុំព្រមទាំងរុះរើរោងដែលបានសង់សម្រាប់ស្នាក់នៅផងដែរមនុស្សទាំង6នាក់ដែលគេដឹងថា ជាអ្នកចិត្តស្និទ្ធនឹងលោកខឹមវាសនានឹងបានផ្តិតមេដៃសារភាពនោះ ទី1ឈ្មោះនីច័ន្ទពិនិត្យភេទប្រុសអាយុ39ឆ្នាំ រស់នៅរាជធានីភ្នំពេញទី2ឈ្មោះចិនថនភេទប្រុសអាយុ42ឆ្នាំរស់នៅរាជធានីភ្នំពេញទី3ឈ្មោះឈើយប៊ុនធឿនភេទប្រុសអាយុ40ឆ្នាំរស់នៅរាជធានីភ្នំពេញទី4ឈ្មោះទូចពុតសូរីដា ភេទប្រុសអាយុ31ឆ្នាំរស់នៅរាជធានីភ្នំពេញទី5ឈ្មោះសួងកន្ធា ភេទប្រុសអាយុ42ឆ្នាំរស់នៅខេត្តកណ្ដាលនិងទី6ឈ្មោះសំសីមា ភេទប្រុសអាយុ30ឆ្នាំរស់នៅ ខេត្តពោធិ៍សាត់គួររំលឹកថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រៀមទទួលយកពលរដ្ឋដែលចាក់ចេញពីចំការលោកខឹមវាសនា និងដឹកពួកគាត់ដល់លំនៅឋាន ជាមួយនឹងស្បៀងអាហារផងដែរសម្ដេចតេជោបានមាន ប្រសាសន៍បែបនេះក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន2បន្ថែមទៀត ដែល មានតម្លៃសរុប ជាង46លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី31ខែ8ឆ្នាំ2022ក្នុងនោះសម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋនិងដោយត្រង់ចំពោះលោកខឹមវាសនា កុំខាត់ពលរដ្ឋក្នុងការចាក់ចេញមិនត្រូវរារាំងពលរដ្ឋដែលត្រូវចាក់ចេញនោះទេ សម្ដេចតេជោបានបញ្ជាក់ថាខឹមវាសនាមិនមែនជាមនុស្សរបស់សម្ដេចនោះទេតែខឹមវាសនាមិនដែលមានរឿងអីជាមួយសម្ដេចនោះដែរ ហើយខឹមវាសនាធ្វើតាមបែបរបស់គាត់ អញ្ញាធមមិនត្រូវរើសអើងពលរដ្ឋដែលទៅ ចំការលោកខឹមវាសនា នោះទេ ចំណែកប្តីប្រពន្ធនិងក្រុមគ្រួសារក៏មិនត្រូវរើសអើងនោះដែរសម្ដេចតេជោបានបញ្ជាក់ថាខឹមវាសនា បានធ្វើឲ្យពលករមួយចំនួនបាត់បង់ការងារធ្វើនិងធ្វើឲ្យពលរដ្ឋមួយចំនួនបែកបាក់គ្រួសារតែការប្រមូលផ្ដុំនេះ បើប្រៀបធៀបទៅនឹងបាតកម្មនៅផ្លូវវែងស្រេងកាលពីមុន គឺខុសគ្នា ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។